ហាទឹកអើយឯងនេះអាចាញ់បោកតាអាសាហ្មងអាវាគ្មានតែឈឺស្អីវាប្រហែលទេប៉ុន្តែវាធ្វើពុតឲ្យតែឯងធ្វើការជំនួសវាហ្នឹងមើលអញនិយាយត្រូវរឿងចឹងឡោះអញអាខ្លែឯងនេះគ្មានអានៅអាទឹកទេអាធ្វើបាបតែវាឯងទៅស្អីបើឯងរឿងបងប្អូនខ្ញុំតាបើឯងទៅបិទមកម្ដងមើលអាទៅតកែចេះនោះចេះចាអាសាអាគ្មានឈើអញចេះឲ្យបែកមាត់ដល់លោឯងមាត់អញវាអត់ល្មមទេតែដៃអញវាល្មមមកបងឯងចូលមក ស្គាល់ខ្ញុំខ្លាចទេអាសាមកតាមកូនបានតែខ្លាចណាគេអាមិនពីលគេអត់បានឡើយពូឲ្យខ្ញុំសុំទោសជំនួសអូនខ្ញុំហងពូថ្ងៃក្រោយគេលេងហ៊ានធ្វើចឹងឲ្យពូធ្វើម៉េចទៀតអីគាត់ណែមកអើងខ្ញុំដែរហើយសុំទោសគាត់អីឯងស្ដាប់សម្ដីវាមើលអញ្ចឹងអញ្ចឹងឯងមកអានខឹងវាមិនណាពូឲ្យខ្ញុំសុំទោសហ៎ពូថ្ងៃក្រោយគេលេងហ៊ាននិយាយចឹងទៀតណាពូណែ មិនបាននិយាយចង់ដាក់គាត់គាត់តកែតកែតកែតកែស្អីចេះនោះចេះឯងកុំអញអាណិតអាទឹកឯណាឯងមកចាស់មួកឯហ្នឹងមកឯអា ខ្ញុំអត់មានបន្លែងគ្នាលេងផងតែទូរស័ព្ទនោះគេផ្លិចទូរស័ព្ទផ្លិចហ៎ទូរស័ព្ទបណ្ណាគេបងអូហើយពូសានណាបាត់ហើយអូតាទូរស័ព្ទហ្នឹងទូរស័ព្ទរបស់ពូសានគាត់នៅបកាយផ្លិចណាស់ដាក់គូបណាគឺផ្លិចទៅតំណឹងហើយគាត់តាណាបាត់ហ្នឹងណាលូនលូនដូចភ្នែកតោ ធ្វើនៅស្ងៀមចាំតែចាំខ្ញុំយកតែឲ្យពូសានឲ្យហើយបលែងគ្នាលេងតទៀតទៅខ្ញុំមិនទៅប្រាប់ប៉ាប៉ាទេទៅបលែងគ្នាតាមចិត្តទៅតែយ៉ាទៅប៉ាម៉ាក់ខ្ញុំអត់ទាន់អីអត់ដឹងទេណាយ៉ាគាត់ស្ដីឲ្យណាខ្ញុំទៅសិនហើយឆៃនេះមកទូរស័ព្ទមួយយ៉ាទូរស័ព្ទគេហ្នឹងឯងដល់ទីទីសាប់ណៃខឹងបងមែនបងប្រាប់ឲ្យល្អតារបស់គេគេមិនតែទុកចោលឯង អើយបាទទឹកឯងអត់មិនខានឯងអញចូលបានមិនអីឥឡូវកុំញ៉ែញ៉ៃដេកខ្មោចអញមួម៉ៅតន់ប្រហែលជាអស់កម្លាំងខ្លាំងណាស់ហើយទៅចៅខ្ញុំ បាយទុកពេលព្រឹកអស់ចាដេកស្រួលចាចេះសាបមិនអោបដៃចាសាបចាសាបកាត់អីនឹងក្តៅខ្លួនមែនចាសាបចាសាបចាទឹកចាទឹកក្រោកឡើងចាទឹកបាទយាយងើនេះក្តៅខ្លួនខ្លាំងណាស់ យាយវាកើតអីយាយខ្លួនវាក្តៅអីយាយវាក្តៅខ្លួនខ្លាំងណាស់ចៅសាប់សាប់យាយយើងធ្វើមកយាយយើងធ្វើមកទៅយកកម្លាំងទៅជ្រក់ទឹកឲ្យយាយមកឲ្យលឿនហើយចៅទឹកបាទយាយបាទចៅសាប់ចៅសាប់និយាយនេះមកលឿនចាំសាប់សាប់សាប់សាប់អូយកាត់អីខ្ញុំដេកសោះហ្នឹងចៅសាប់ចៅដឹងខ្លួនហើយហើយចៅអស់អីហើយណា ហើយយើងមានកើតអីខ្ញុំណាងមកអូនមិនឲ្យបានធូរទេហើយមានកើតអីក៏ក្តៅខ្លួនសងភ័យភ័យបើមិនកើតអីចៅសំងដេកទៅណាចាំស្អែកយាយទៅរើអេតចៅយកលុយមកទិញថ្នាំឲ្យចៅណាមកទៅយាយលុយខ្ញុំពីណាទឹកណាយ៉ាញយកទិញអីទិញទៅអត់ទេចៅលុយចៅខំសំនឹងពីរអ្នកនេះយាយមិនយកចាយទេចាំស្អែកយាយទៅរើអេតចៅយកលុយមកទិញថ្នាំឲ្យចៅណាបាច់យាយ ចាំព្រឹកស្អែកខ្ញុំទៅធ្វើការហើយខ្ញុំខ្ញុំប្រាប់មីងរឿណាថាវាអត់បានមកឲ្យវាស្រួលខ្លួនហើយពេលចេញមកធ្វើការចាំខ្ញុំឆ្លៀតទៅរើអីចាយហើយខ្ញុំទិញឲ្យវាមកក៏បានដែរយាយអញ្ចឹងក៏បានដែរទៅអើយហើយក៏បានបានដែរអញមានទល់ងប់ណាស់ដែលតែមកផឹកទៅជាបើចៅអស់អីហើយចៅសងំដេកទៅណាចិត្តទឹកចៅដេកដែរទៅបាទយាយ ខិតចិត្តប្អូនណែតាបាទមីផាយហ៎មើលទៅមុខរបស់ឯងនេះដូចជាមិនតន់អស់អងុយហ៎យេថ្ងៃរះកពស់មេឃហើយស្មាននឹងទៅមកធ្វើការអើហើយចុះឯណាអាសាបអាសាបវាមកធ្វើការឯង សាបយុគមុនគេក្រុនងារមីងទៀតបានមកធ្វើការឲ្យនឹងសុំច្បាប់មីងមួយថ្ងៃអីគេតើតែមកធ្វើការបានប្រហែលថ្ងៃហ្នឹងសុំច្បាប់ឈប់ហ៎អីណែបើថាមិនមកធ្វើការទេយើងកាត់ប្រាក់ខែណាវ៉ៃបើសិនជាកាត់ប្រាក់ខែសាបសាបគាត់ជាខឹងហើយនឹងឈប់ធ្វើការមួយខែអត់ទេមីងសុំបងមីងកុំកាត់ប្រាក់ខែសាបអីមីងណែលើលោកនេះណា គ្មានរបស់ណាដែលបានមកដោយស្រួលនោះទេបើថាពីរអ្នកបងប្អូនឯងនេះមិនប្រឹងប្រែងមិនប្រើកម្លាំងធ្វើការទេណាកុំសង្ឃឹមថាយើងនេះបើកប្រាក់ខែឲ្យសោះតែសាប់មិនមែនអត់ចង់មកណាមីងមកគេឈឺមីងគេ សុំច្បាប់តែមួយថ្ងៃស្អែកគេត្រឡប់មកធ្វើការវិញទៅមីងហ៎ឥឡូវមិនមកធ្វើការក៏បានដែរហើយបើមិនចង់ឲ្យយើងកាត់ប្រាក់ខែនោះឯងធ្វើការជំនួសវាទៅបាទមីងឲ្យតែមីងអត់កាត់ប្រាក់ខែសាប់មីងអើបើយ៉ាងឆាប់ទៅធ្វើការទៅ អ่ะតែកុំភ្លេចណាធ្វើការ2ដងលើពីម្សិលមិញឮអត់បាទមីងមិនឯងគិតចង់ខ្សែលើយើងអីយើងមិនភ្លើឲ្យពួកឯងណាបើបោកយើងបាននោះទេអាគ្មានអាណា ថាទៅបកើតពីម្សិលមិញនោះកុំចង់បបោកប្រាស់យើងឲ្យសោះហូបទៅចៅណា តន់ប្រវល់នៅក្តៅក្តៅវាស្រួលខ្លួនឲ្យវេលាជាណាចាំបានទេឲ្យវេលាជាយ៉ាងម៉េចនឹងចៅមិនក៏ចង់យំអញ្ចឹង ប្រវល់ក្តៅមែនទេចៅចាំនិយាយព្រមឲ្យណាតែខ្ញុំមកឆ្ងល់ឆ្ងល់អីចៅ សួរមកចាំយាយនិយាយប្រាប់ណាចាំមិនបាននិយាយជុកបោចៅចាំព្រោះយាយស្រឡាញ់ចៅនឹងណាមិនតែខ្ញុំមិនចៅយាយផងនឹងអត្តកម្មវិជ័យដែលខ្ញុំមកនៅយាយស្រឡាញ់ខ្ញុំទៅអីព្រោះចៅមកនៅជាមួយយាយគឺយាយស្រឡាញ់ចៅអញ្ចឹងចៅទឹក គេជាចៅបងចំណែកឲ្យចៅសាបនេះគេជាចៅប្អូន ចាប់ពីថ្ងៃហ្នឹងទៅចៅទាំងពីរត្រូវជាបងប្អូនចិញ្ចឹមនឹងគ្នាហើយណាចៅខ្ញុំពីមុនណាឈឺនេះក៏ណាំឈឺយូរយូរជារនឯងឥឡូវនិយាយទៅបបខ្ញុំមកចៅពិតជាសាញ់យាយចៅទឹក មិនខុសពីចៅទេ តាំងពីឪពុកម្ដាយវាស្លាប់ទៅតែចៅទឹកនេះមានសំណាងគឺមានយាយចាំមើលថែពេលចៅទឹកធ្វើខុសគឺយាយចាំប្រាប់ តែចាប់ពីថ្ងៃហ្នឹងទៅណាចៅត្រូវតែស្ដាប់បង្គាប់បន្តិចចៅកុំហៅបងទឹក ថាអាទឹកអាទឹកណា ត្រូវហៅបង្កឹកថាបងបងនេះទេចៅតែខ្ញុំអត់ត្រូវហៅបងផងនឹងយាយខ្ញុំធ្លាប់តែនិយាយអាអាអូយូរយូរទៅចៅនឹងធ្លាប់ហើយណាចៅរៀនហៅបន្តិចម្ដងបន្តិចម្ដងទៅណាយូរយូរគង់នឹងធ្លាប់ទេណាចាណាបាទយាយហូបបបរទៀតនឹងចៅហូបបបរទៅនឹងចៅ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 Simlagen IQ ប្រភេទទឹកងាយស្រួលញ៉ាំជំនួយដល់ការរៀនសូត្រកាន់តែឆាប់រហ័ស Simla Total Comfort លេខ2ថ្មីរួមបញ្ចូលប្រូតេអ៊ីនដែលងាយស្រួលរំលាយរួមជាមួយ HMO ជួយការពាររាងកាយពីខាងក្នុងពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe Blend and Brew ផ្ញើសញ្ញាឆ្នោតឥឡូវនេះដើម្បីឈ្នះរង្វាន់ជាច្រើន ពីទឹកដោះគោសញ្ញាខ្លាឃ្មុំនិង Milo ខ្ញុំគឺជាក្របសាញ់មិនខ្លាចប្រឡងមកខ្លា អូសួរមានអីមែនអឺហើយទឹកបញ្ញាបតខ្ញុំចង់រៀនអក្សរទឹកហ្នឹងណាអក្សរអូខ្ញុំចង់ចេះអក្សរសួរតែខ្ញុំមកបានចូលរៀនសាលាដឹកសួរផងអឺហើយធ្វើកំភៃមើលខ្ញុំមកនឹងរៀនអក្សរទឹកឲ្យចេះដូចនៅសាលាអញ្ចឹងហើយចាំខ្ញុំទៅរៀនរាល់ល្ងាចណាពិតមែនទេទួអូមិនមែនខ្ញុំសុបាយចិត្តទេទួហើយខ្ញុំនិយាយមែនតាខ្ញុំដែរកុហក ហើយខ្ញុំនឹងបរៀនអក្សរតឹកឲ្យចេះហើយឲ្យចេះទៅសេឲ្យចេះ អានដូចនៅសាលាអញ្ចឹងព្រោះអ្នកគ្រូខ្ញុំប្រាប់ថា បើយើងចង់សាងអំពើល្អដូចឃើញគេអត់ចេះចឹងយើងត្រូវតែបរៀនចឹងហើយទៅបាន ផលបុណ្យណាតោះឥឡូវយើងហៅកន្លែងរៀនសុបួរខ្ញុំសួរអឺថ្ងៃហ្នឹងខ្ញុំបញ្ញាប់យកអេផ្ចាយយកទៅលក់ដើម្បីយកទៅទិញថ្នាំឲ្យផ្សារគេឈឺនៅផ្ទះ សាបសាបឈើមែនហើយឥឡូវគេមកយាយធូរនៅអូឥឡូវគេនៅមួយយាយគេអត់អីទេតែខ្ញុំថ្ងៃហ្នឹងប្រញាប់អឺទៅទិញឆ្នាំឲ្យគេសិន តែសភៅរបស់សួរហ្នឹងសុំខ្ចីសួរសិនបានអត់ខ្ញុំយកទៅគ្រាន់តែមើលឯងហើយស្អែកខ្ញុំយកឲ្យសួរវិញមានអីយកទៅហើយកុំភ្លេចណាស្អែកយកមកឲ្យខ្ញុំវិញផងបាទអរគុណឲ្យសួរខ្ញុំទៅសិនឯងទួចាបាយបាយ ទេអើយរំលងដំឡៃចាសាបចាទឹកគេអើយចាប់ទុកខ្ញុំមានដំឡៃមកបានហើយនិយាយពេកអើយមិនភើងខ្ញុំស្រមៃតែខ្ញុំ មិនលែងដៃចោលខ្លួនឯងខ្លួនខ្ញុំ ជាគ្រាប់សាញ់ខ្លួនខ្ញុំមិនខ្លាចរលកផ្ដាញ់គ្រាប់សាញ់ដែលមិនអាចយកចៅសាតែអាចទុំកាត់អីនឹងចៅហ៎មិនស្រួលខ្លួនអីអត់អីទេយាយខ្ញុំមកក្រោះក្អន់បន្តិចតាសាប់អញអត់តន់ជា បើអញអត់តន់ជាស្អែកមិនទៅធ្វើការឯងចាំយើងប្រាប់មីងរឿនឲ្យ ត្រូវហើយចៅបើមិនទាន់ជាទេដេកមួយថ្ងៃពីរទៀតទៅណាអរទេខ្ញុំអត់ត្រូវតែធ្វើការបើខ្ញុំអត់ទៅធ្វើការទេអីកចាស់រឿននោះកាត់ប្រាក់ខាញខ្ញុំអើយអូយចៅសាបកុំរៀនថាឲ្យមនុស្សចាស់អញ្ចឹងណាចៅគេថាក្មេងមិនល្អទេណាបាទយាយចឹងយប់ជ្រៅយាយឆាប់ទេគេយាយគេអើយវិញមកចា យាយទៅចទៅដែលខ្ញុំអត់យាយមកឃើញខ្លួនឯងច្បាស់ខ្ញុំមិនបបងខ្លួនឯងទោះបីពេលវេលាផ្ដោតឡាព្រោះខ្ញុំស្គាល់ខ្លួនឯងច្បាស់ហើយមានជ័យម្នាក់បងប្រុសម្នាក់កូនតែអត់ទីសំភ័យខ្លាចឯងឈឺ សាបខ្លួនឯងឈឺចឹងណារបស់ណាធ្ងន់ធ្ងន់ណាបាច់លើកទេទុកឲ្យបងអ្នកលើកវិញហាទឹកអើយឯងនេះអាចាញ់បោកតាអាសាហ្មងអាវាគ្មានតែឈឺស្អីវាប្រហែលទេប៉ុន្តែវាធ្វើពុតឲ្យតែឯងធ្វើការជំនួសវាហ្នឹងមើលអញនិយាយត្រូវរឿងចឹងឡោះអញអាខ្លែឯងនេះគ្មានអានៅអាទឹកទេអាធ្វើបាបតែវាឯងទៅស្អីបងឯង បងបងខ្ញុំតាបាញ់ទៅបិទមករងមើលអាទៅតកែចេះនោះចេះចាអាសាបអាធ្វើឈើអញចេះឲ្យបាញ់មាត់ដល់លើហើយមាត់អញវាអត់ល្មមតែដៃអញវាល្មមមកបាយចូលមកបងខ្ញុំខ្លាចទេអាសាបតាមកូនបានតែខ្លាចណាគេអាមិនពីលចេះធប់បានលើហើយពូឲ្យខ្ញុំសុំទោសជំនួសអូនខ្ញុំហងពូថ្ងៃក្រោយគេលេងហ៊ានធ្វើចឹងឲ្យពូធ្វើម៉េចទៀតអីគាត់ណែមកអើខ្ញុំដែរ ហើយសុំទោសគាត់អីឯងស្ដាប់សម្ដីវាមើលអញ្ចឹងអញ្ចឹងឯងមកអានខឹងវាមិនណាពូឲ្យខ្ញុំសុំទោសហ៎ពូថ្ងៃក្រោយគេលេងហ៊ាននិយាយចឹងទៀតណាពូណែមិនបាននិយាយចឹងដាក់គាត់គាត់តកែតកែតកែតកែស្អីចេះនោះចេះឯងឯងកុំអញអាណិតអាទឹកឯណាឯងមកចាស់មួកផ្លៃហ្នឹងមកឯងអាសុំទោសហ៎ពូ នោះខ្លាចគេនោះខ្លាចអាគេមកđưaខ្ញុំមុនសោះហ្នឹងឯងកំសាងឯងសាបណៃមកអីបងប្រាប់អើយថាកុំឲ្យខំធ្វើការពេក ឥឡូវវាលាប់អញ្ចឹងណាអើយខ្ញុំអមហត់ទេខ្ញុំគាត់ដល់ខអ៊ីនោះដែរគាត់និយាយលេងសើណៃតែខឹងគាត់ទៅអីបាយអត់ខឹងទេតែខ្ញុំនេះវាខឹងគេមិនចេះថ្ងៃទេគេជិះខ្ញុំណាឥឡូវដល់មកទៅផ្ទះឯងតោះទៅផ្ទះតោះអេចុះចុះចុះចុះចុះទឹកសាបហើយលឺថាចង់រៀនអក្សរត្រូវអត់ចឹងចាំខ្ញុំបរៀនណាហើយដល់សភៅសភៅនឹងខ្ញុំផ្លិចនៅផ្ទះហ៎ ចង់ស្អែកចង់រៀនក៏បានអឺសភៅផ្លេចនៅផ្ទះក៏អាចរៀនបានដែរយើងមិនបាច់ចាំទៅធ្វើការសភៅយើងរៀនបានទេចឹងចាំខ្ញុំទៅយកដីសហើយនឹងក្តារឲ្យហើយចុះអីទៀតតោះទៅផ្ទះអូនឯងទៅមុននៅបងនៅរៀននៅហ្នឹងសិនហើយអូនឯងនៅរៀននៅហ្នឹងអត់បានពីរនាក់អត់ទេងាត់ទៅផ្ទះហើយតោះទៅផ្ទះ ណៃទៅមុនទៅហើយខ្ញុំប្រាប់យាយផងថាបងជាប់មានហ្នឹងអូយដឹងហើយដឹងហើយឥឡូវខ្ញុំទៅអង្គុយចាំនោះហើយបើចាំស្នាក់ចិត្តបាយទៅមិនទៅ ងទៅមុនទៅបងនៅហ៊ីណាសក៏ណាខ្ញុំគឺជាក្របសិនមិនខ្លាចប្រឡងមកខ្លាំងយ៉ាងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតយើងក៏គោលអាហារូបត្ថម្ភពី ប្រទេសជប៉ុន La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាព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 ស្មានជីវិតរស់រវើងតែអស់បារម្ភពីរឿងថតជាមួយ Richard Rich រូបមន្តថ្មីសក់នៅទៅតុនរលោ Richard ស៊ីមឡាហ្គេន IQ ប្រភេទទឹកងាយស្រួលញ៉ាំជំនួយដល់ការរៀនសូត្រកាន់តែឆាប់រហ័សស៊ីមឡាថតថត Comfort លេខ2ថ្មីរួមបញ្ចូលប្រូតេអ៊ីនដែលងាយស្រួលរំលាយរួមជាមួយ HMO ជួយការពាររាងកាយពីខាងក្នុង ពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe Blend and Brew ញ៉ាសន្លឹកឆ្នោតឥឡូវនេះដើម្បីឈ្នះរង្វាន់ជាច្រើន ពីទឹកដោះគោសញ្ញាខ្លាឃ្មុំនិងម៉ៃឡូខ្ញុំគឺជាក្របសាញ់មិនខ្លាចរលកបោកខ្លាំងយ៉ាងទៅទៅមុនហើយមកហើយមកហើយដៃសហើយក្តារមកហើយ តោះឥឡូវយើងហៅកន្លែងអង្គុយសុបួរនេះតាក់ឡើងទៅលើក្រែលចាំខ្ញុំទៅយកកៅអីមកអង្គុយអសរខ្មែរយើងគឺមាន43តួទឹកត្រូវឆ្នាំច្បាស់ណាអសរហ្នឹងគេសេនៅក្នុងសភៅហ្នឹងហ្នឹងហើយអសរហ្នឹងគេសរសេរនៅក្នុងសភៅហ្នឹងឯង គ្រាន់ថានៅក្នុងសភៅណាគេទៅសេះអសហើយគេបុកបន្ថែមជាមួយនឹងស្រាក់ទៀតគេមានស្រាអាស្រាអេស្រាអីស្រាអឺស្រាអឺអូច្រើនណាស់តែខ្ញុំចង់ឲ្យទឹករៀនអសសិនដើម្បីឲ្យចេះអសគ្រប់គ្រាន់ហើយចាំយើងទៅរៀនស្រាក់បើយើងទៅរៀនស្រាក់ផងអសផងស្រាក់ផងអសផងអូយច្រើនណាស់ពីក្បាលតោះចាំនេះគេហៅថាអសកថាមើលសក ចឹងអក្សរកគេទៅសេឡើងលើមកហើយគេមកខាងស្ដាំហើយចុះមកក្រោមហើយគេដាក់សក់វាសក់វាដូចទឹកអាឡូកចឹងណាអូយសួរបកកាយមិនសួរហើយបកកាយអីតំរៀនដល់អក្សរកហ្នឹងចាំរៀនដល់អក្សរអចាំភាសាខ្ញុំតោះថាម្ដងទៀតអក្សរកអក្សរកឆ្លាតមែនតើណា តោះឥឡូវអក្សរកយើងរៀនហាត់ហើយយើងចូលដល់អក្សរមួយទៀតគឺអក្សរខឃើញទេឥឡូវសេមកអក្សរខអក្សរខអត់ទេអក្សរខគេមិនមែនសេអញ្ចឹងទេសេខហើយទឹកអក្សរខគេតែសេចេះនេះសាក់តែសេមើល ត្រូវហ្មងចឹងអានមើលអក្សរខអក្សរខអឺតោះអក្សរមិញអក្សរអីកនឹងអក្សរកហើយអក្សរទី2នេះគឺអក្សរខចឹងកខឆ្លាតមែនតើយេចឹងអក្សរកខហើយយើងចូលដល់អក្សរណាយាយចៅសាបមិនទាន់ឆ្លើយយាយទេយាយសួរថាហេតុអីបានបាន ទិញម្ហូបមកច្រើនម៉េះមើលទៅអស់បន្តិចទេនេះហើយលុយនៅផ្ញើនិយាយទេចៅមិនទាន់យកទៅទេហើយបានលុយទិញមកពីណាគឺលុយរើសបាន50000ហ្នឹងយាយរើសបាន50000ហើយចៅទៅទិញទាំងអស់ហេតុអីក៏ចៅសាមមិនយកមកផ្ទះសិនក្រែងលោស្អែកឡើងនេះយើងយកទៅឲ្យម្ចាស់គេក្រែងលោកម្ចាស់គេមករោយើងឲ្យគេវិញណាចៅហូយយាយ បើគេជួយណាគេមិនយកវិញទេយាយអឺណែចៅសាបឯងប្រាប់យាយថាចៅទឹកនឹងវាទៅរៀនអសរហើយចុះហេតុអីក៏ចៅមិនទៅរៀនជាមួយអាបងទឹកហ៎យោយខ្ញុំមកមិនស្គត់ទៅរៀនទៅការអីទេបើសិនខ្ញុំទៅរៀនណាដែលរើបានលុយ50000ហ្នឹងហើយថាម៉េចសាប់ ឯងរលួយបាន50000មែនទេត្រូវណែមិនតែញ៉ោយញុំមកមកដល់បងទឹកឯងឯងដឹងតែរៀនបានការស្អីកុំតន់និយាយរឿងរៀនប្រាប់បងសិនមកលុយហ្នឹងឯងរើសបានមែនអត់បើសិនជាឯងលួចគេឯងឆាប់ទៅយកឲ្យគេវិញភ្លាមមិនបានឯងអត់ចោលចរិតចាស់ទេ ដល់បងដែរកុំចាចាប់ខ្ញុំណាខ្ញុំមកលុយគេពីកាលខំយកបាយមហូបឆាញ់ឆាញ់មកឲ្យហូបឯណានៅចោលចោលទៀតណាព្រោះបងគិតថាវាមិនដែរណាគេទៅជ្រុះលុយ50000ងាយងាយអញ្ចឹងមកពេញទឹកឯងដែរឃើញណាបានថាអញ្ចឹងបានហើយបានហើយកុំប្រកែកគ្នាទៀតចៅសាបណាគេខំទិញមហូបអាហារមកច្រើនណាស់មានទាំងទឹកក្លុកទៀតចៅហូបទៅកុំដេញដោលប្អូនអីទៀតនេះ ចៅសាបឥឡូវណាគេគិតគូរដល់ចៅខ្លាំងណាស់នៅនេះហូបទៅចៅបាទយាយយាយចាំខ្ញុំអាននិយាយស្ដាប់ហ៎អានេះគេហៅថាកហើយអានេះគេហៅថាខហើយអានេះគេហៅថាម យាយអីដឹងអត់យាយយាយមិនដឹងទេព្រោះថាយាយក៏មិនចេះអសរដែរអើយថ្លង់ណាបងទឹកអើយមកពីកំពង់ផាវិញហ៎រៀននៅណារៀនហើយជាងអង្គដូចកោរោហើយងាថាធំថ្លែចៅសាបកុំថាឲ្យបងជាងអីណាវាមិនល្អទេចៅជ័យកាន់ចឹងទឹកទៀតហ៎ធុញណាយាយអាបងទឹកហ៎ ថ្ងៃមកគេរៀនតែអសអសរកបានហូបឯងចាសាបពួកតែយាយមិនចេះអសនឹងហើយបានជាយាយនៅក្រដែរទេបើកាត់មកមានមានអីតែបើកាត់មកក្រក្រអីយាយនេះសាប មិនមិនអាយថាយាយចឹងខ្ញុំមិនថាយាយណាខ្ញុំប្រាប់តាអូយបានហើយបានហើយទាំងពីរអ្នកហ្នឹងជប់ឆ្លោះគ្នាទៅជប់ប្រកែកគ្នាហេតុអីក៏នៅតែឆ្លោះគ្នាទៀតហ៎សាបហើយលើ50000សិលមិញឯងបានមកពីណា អូយលុយ50000សាមញ្ញហ្នឹងណាយកទិញបាយមកហូបហើយទឹកកលោកអស់ហើយយាយចាមើលបងទឹកចោលថាខ្ញុំលុយលុយគេទៀតហើយលុយខ្ញុំរើបានសោះហ្នឹងណាចៅទឹកបងប្អូនថារើបានគឺវារើបានហើយជប់ដេញដោលស្អីទៀតទៅប្រយ័ត្នបងអូនខឹងទៀតណាបាទយាយយាយជាមួយដេញបាត់ធ្វើដេញយាយចឹងដេញទៅចោលដេញទៅ ចាប់ទឹកយកបិទស្ខើបិទអីទៅបាទតាមពីឈប់រៀនឈប់អីទៅនៅស្អែកឡើងឈឺកខកូខងោចឆជោឈោញោបាញ់ទៅរួមអសស្អីអូយកខអូយចាអើហោ អេអូនយើងលេខដេញចាប់ហត់បើណៃដេញចាប់បងបានណាបងអស់ណៃ2000បើយីមកណាមកលេខចាប់មក2000 2000លេខមកលេខមកចាប់ឲ្យបានណា តួអូយគ្រូថ្ងៃមកទៀតហ៎ល្ងាចមែនក៏មិនខានអើមិនខានទៀតអេសាបបើខ្ញុំខានខ្លាំងណាខ្ញុំបាច់លេងក៏បានណាអត់ទេសួរខ្ញុំគឺជាក្របសាញ់មិនខ្លាចប្រឡងមកខ្លាំងយ៉ាងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត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 ស៊ីមឡាថូថន Comfort លេខ2ថ្មីរួមបញ្ចូលប្រូតេអ៊ីនដែលងាយស្រួលរំលាយរួមជាមួយ HMO ជួយការពាររាងកាយពីខាងក្នុងពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe Blend and Brew ផ្ញើសញ្ញាឆ្នោតឥឡូវនេះដើម្បីឈ្នះរង្វាន់ជាច្រើន ពីទឹកដោះគោសញ្ញាខ្លាឃ្មុំនិង Milo ខ្ញុំគឺជាក្របសាញ់មិនខ្លាចប្រឡងមកខ្លាំងយ៉ាងសាបគេនិយាយលេងឯងអាអូន គេអូនឯងថាអូនឯងចង់ជីកង់អីឥឡូវអូនឯងជីអត់បានជីកង់មិនមែនហឹមបងនិយាយមែនណាទូអាចជីកង់វិញណាអ្នកជីហើយហឹមអូនជីកើតអត់អូហើយជីប្រយ័ត្នប្រយែងផងអេអេសាប់ជីសាប់សាប់ប្រយែងអូយអត់អីទេកុំមិនជីទៀតសូសូណា một một đó, 목대를 또 목대를 간판 dân của quân theo biết ê sao mà nhảy mà dầm nhảy không sao chồng bao chưa bị hỏi đó ê bờ nãy kia ta đấy chồng bao lại kia quên chồng bao bao kia sửa bua ta ta ta một cái riêng nha មើលបងគេម្ដងទៀតបាទលឿនទៅមុខទៀតទៅមុខទៀតទៅមុខទៀតអាអូយតាជីម្ដងទៀត1 2 ទៀតតាពីរអ្នកហ្នឹងឯងញ៉ៃមុនយកកតាបខ្ញុំទៅបោះនៅក្នុងពុំព្រៃសួរពួកវាមិនមែនមកហើញសួរទេពួកវាមកហើញពួកបងអេសួរហើយបានទៅលេងជាមួយនឹងពួកវាមកលេងជាមួយនឹងខ្ញុំពួកវានេះគ្រាន់តែក្មេងទៅសម្រាមមួយឯងអង្គុយនោះថ្ងៃមុនយើងធ្លាប់មកបានម្ដងឥឡូវខ្លាចយើងដូចកែបាក់ដុយអើខ្លាចស្អីអាថ្ងៃមុនអាគាត់ចង់លួចលុយពួកឯងថ្ងៃហ្នឹងបើពួកឯងមកអញវាយនេះ cho nhà mấy à គ្រាប់មានរឿងមួយពូវាតាំងពីកាហើយលឺថាលួចលុយគេទៀតអើយពីមុនណាខ្ញុំផងដើរអាចារ្យដើរដើរដើរវាមិនដើរវាជិះកង់មកខ្ញុំ ហើយវាចង់វាយខ្ញុំតែខ្ញុំឃើញលុយវាក្នុងកប៉ៅហើយខ្ញុំរួយលុយវាទៅហើយយាយគ្រាប់ប្រាប់ញាប់ញាប់ណាថាទោះបីជាងាក៏ឲ្យយើងលួចគេដែរអូយវ៉ាសាំណាខ្ញុំលុយជិះកង់មក ខ្ញុំមើលទៅដូចរៀងយប់ដែរហើយអញ្ចឹងខ្ញុំសុំទៅផ្ទះសិនណាស្អែកចាំមកលេងទៀតណាអត់អីទេសួរអើយសាំងសាពីហ្នឹងមកទៅបានជីកង់លេងយូរហ្នឹងណាថ្ងៃធ្វើកុំព្រួយមើលយើងមានឱកាសជិះលេងច្រើនទៀតតែខ្ញុំមកលេងចង់ជីកង់ឯងចង់ចង់លេងគេវិញចុះខ្ញុំមកចង់លេងខ្លាញ់ អូខ្លាញ់មកជាធ្វើចាំបងធ្វើឲ្យលេងនៅផ្ទះខ្លាញ់ណាយាយលណៃណាមកឡើងជីកោបងមកញ៉ាប់ធ្វើចាសួរមើលផ្លូវ ហើយមើលសាបអូនខ្ញុំហងមកគេមកតន់ណាគេបង្កត់ជាខឹងខ្ញុំហីអូអត់អីទេចាំខ្ញុំមើលឲ្យតែធ្វើលឿនៗណាណាលឿន គេតានេះសុបួរមានក្បត់មានកាត្រៃអីផងមានអីខ្ញុំជួយអត់នេះអីជួយមើលផ្លូវប្អូនហ្នឹងទៅអើយថ្ងៃហ្នឹងការងារតែបន្តិចធ្វើតែមួយផ្លែដល់មកទៅផ្ទះបាត់អត់សើហត់ទៀតសុបាយចិត្តអត់អូន អត់ទេញ៉ាំមិនស្បាយចិត្តមួយថ្ងៃនេះបាយផ្លេរឿងមួយអីបាយសន្យាឲ្យខ្ញុំមិនសមមិញរឿងអីគេអត់ដឹងផងបងសន្យាអីគេអត់ដឹងផងអើបានហើយញ៉ាំខឹងថ្ងៃនេះញ៉ាំទៅតាមមុនហើយនៅស្រូបខ្យល់ខ្យល់សមុទ្រសិនហើយអើយញ៉ាំមិនស្រូបខ្យល់សមុទ្រខ្យល់អីញ៉ាំទៅមុនហើយ តាបងាកក្រោយសិនមកអត់ទេងាកតិចមកសុំព្រោះបានសើខ្លាញ់យូរនៅមកញ៉ោដឹងយ៉ាងធ្វើមកបាយហ្នឹងណាតើកាសវាមកខ្ចីបដាបដាខ្ញុំតាំងព្រឹបហើយធ្វើតាម plan ហ្នឹងឯងនេះមកផ្លូវភ័យចង់ងក់តើឥឡូវយើងលេងហ្មងឯង អូយបាយបាយអត់ស្វាយទៅតាមមើលបងអត់ ចាំអង្គទឹកអង្គុយហ្នឹងឯងទៅទៀតទឹកខ្ញុំមានប្រាប់មួយយើងសំរយចិត្តទិញតែយាយបានមួយឯងហើយខ្ញុំទិញតែយាយធំហើយដាក់យើងទិញទុកមួយធំហើយអង្គុយខ្ញុំបាន30នាក់ច្រើនអូច្រើនណាច្រើនម៉េះចង់ប៉ុនកែបលើឯងច្រើនចឹងឯងទុកអាពេលគេមកលេងយើងហ៎ តែនឹងវាច្រើនហួសបើសិនជាយើងសំលុយបានច្រើនណាយើងទិញផ្ទះឲ្យយាយមួយធំជាងនឹងទៀតណែតិចថាធ្វើផ្ទះធំហើយខ្ញុំចង់ទៅលេងអីឬក៏ទៅនៅអីឲ្យទៅអត់ចាស់ណាគេផ្លិចសួរបើសិនជាខ្ញុំទិញផ្ទះឲ្យយាយបានមែនណាសួរចង់ទៅលេងក៏បានចង់ទៅនៅក៏បាន អត់ទេខ្ញុំអត់ឲ្យសួននៅទេឲ្យតែហ្នឹងខ្ញុំតែនិយាយតាខ្ញុំតែសួននេះណាណែចិត្តក្រអមែធ្វើតែមិនទាន់ហើយផងហ្នឹងណាចិត្តក្របាត់ហើយយ៉ាតែខ្ញុំសាបគេនិយាយលេងតែបើសិនជាក្តីសម័យចឹងបានមែនតែណាគួរចង់ទៅពេលណាក៏បាន ចង់ទៅលេងក៏បានចង់ទៅនៅក៏បាន ហ្នឹងហើយខ្ញុំជូនពរឲ្យម្ដងប្រាថ្នាហ្នឹងណាវាបានជំនះចោះតែកុំឲ្យជ្រឹកដូចសាបនេះទៅអញ្ចឹងណាខ្ញុំនឹងដើរវាយអូតិចផ្ទះអស់ហើយអូអរអំងទឹកបាយហត់បើថ្ងៃហត់ណា លើកក្រោយបើមានលំងធ្ងន់ធ្ងរណាចាំឲ្យខ្ញុំលើក បានបាច់លើកទេនំហត់អីសាបលើកតែបោះសាបបានហើយបងអាចលើកបោះបងខ្លួនឯងបានអូយនិយាយកាត់ថាពីទាំងពីរគឺជាបងប្អូនអញ្ចឹងមានរឿងអីត្រូវចេះជួយគ្នាអូអូសាបឥឡូវចេះស្ដាប់សំដីយាយទៀតនេះបងសុបាយចិត្តតោះលឿខ្ញុំញ៉ាំធ្វើការយ៉ាត់វិញរត់ពុសៀកមកឃើញគាត់ស្ដីឲ្យជាលើយ ឃើញហត់ពេកខ្ញុំក៏យកនោះមកឲ្យទៅហើយចែកគ្នាណាកុំឲ្យប៉ាម៉ាក់ខ្ញុំមកឃើញតួណាគាត់ខឹងហើយលឺណាខ្ញុំទៅសិនណាបាទអរគុណហើយសួរសាប់សួរគេឲ្យនំយើងម្នាក់មួយនំនេះត្រង់ឆ្នាំទៅមកមកជិះមើល ថាឲ្យយកបងខុសខុសហើយយើងមកទៅធ្វើការសិនហើយអាបងទឹកអាបងច្រឡោតឲ្យខ្ញុំខ្ញុំស្រឡាញ់បងហើយក៏ស្រឡាញ់យាយដែរបាទអាធ្វើការហើយអាយទៅស៊ីនំឈរអញ្ចឹងអញ្ញែមអត់ធ្វើការហ៎ទៅឆាប់ទៅ ចៅនឹងសន្យាថានឹងខំធ្វើការដើម្បីរកលុយទិញផ្ទះថ្មីយាយនៅនេះយាយស្អីកាលណាមួយខែមួយខែប៉ុណ្ណឹងចង់ទិញផ្ទះសង្ស័យតែងាប់ទៅវិញហ៎បានផងហុយអត់ចាប់គាត់អីហើយតើខ្ញុំបោកលុយពូមែនអឺសំណាងហើយហើបានណាបើសិនអានេះហើបានវិញហើយវាលេបចូលក្នុងពូវាបានអល់មែនទៅអើយអីចោលចរិតហ្នឹងអត់បានមិនសាបបើថ្ងៃហ្នឹងយកអីគេវិញក៏គេនៅថាថ្ងៃចោលដែរគេមើងងាយគេដេកស្មាប៉ុណ្ណឹងឯហ្នឹងណា ខ្ញុំសុំមើលតិចមើលអូប្រាសាទនេះសុទ្ធតែថ្មហើយធំទៀតអើយណាពេលណាអាចចុះឯងមកដល់កន្លែងធ្វើការហើយមិនក៏មិនប្រកាច់តែធ្វើការទៅអាឯងនេះឲ្យកូនសួររបស់យើងទៅព្រៀនឯងរហូតអញ្ចឹងហើយយើងត្រូវកាត់លុយរបស់ឯងហើយពីព្រោះថាឯងនេះមិនបានធ្វើការពីម៉ោងស្រាអូនស្រាអូនស្រាអីកុំឲ្យឯងទៀតអូនឯងនេះរៀនទៀតណាគេកាត់ស្រាខ្ញុំទៅបើចិត្តមកគេ គេអាចរំលងដំឡៃខ្ញុំគេអាចចាត់ទុកខ្ញុំគ្មានដំឡៃគេអាចមិនឃើញខ្ញុំស្រមៃតែខ្ញុំ មិនលែងដៃចោលខ្លួនឯងខ្លួនខ្ញុំ ប្រៀបដូចជាក្របសាញ់ខ្លួនខ្ញុំមិនខ្លាចរលកផ្ដាញ់ក្របសាញ់ដែលមិនអាចរួបតែអាចទប់រលកសន្ធប់ទូរលកតាមជុំគុំរៀមប្រានខ្ញុំគឺជាក្របសាញ់ ខ្លាចរលោកបោកខ្លាំងយ៉ាងណាខ្ញុំគឺជាក្របសាច់គ្មានទុកខាទោះមានស្នាមចាប់នៅក្រឡៅគង់ប្រែទៅជាធម្មតា ក្របសាច់រឹងមាំខ្លាំងខ្លា មិនខ្លាចរលា គេអាចនឹងមើលមិនឃើញខ្ញុំតែខ្ញុំមកឃើញខ្លួនឯងច្បាស់ខ្ញុំមិនបបោ